តាអ្នកជិតខាងនោះនាងនិយាយថាតែថ្លៃប្រពន្ធមែនអឺអូនអូនកូនឯងដែលស្ដាប់ពាក្យចាមរាមគេទៅអីប៉ាជាមួយនឹងម៉ាក់កូនឯងគឺ ស្រឡាញ់គ្នាយល់ចិត្តយល់ថ្លើមគ្នាណាស់កុំជិះសម្ដីគេចឹងមានន័យថាប៉ាអត់ខ្លាញ់ណាស់ ខ្លួនឯងមានពេលទំនេរគួរតែសិក្សាឲ្យបានច្រើនណាកុំយកតែឈៀនស្ដាប់សម្ដីគេក៏អត់ប្រយោជន៍ប៉ាមួយម៉ាក់ខ្លួនឯងតាំងពីការមួយគ្នាមកគឺមិនដែលឈ្លោះគ្នាមិនស្បីតែម្ដងចឹងម៉ាក់ខ្លាចបាយអត់ហើយដូរប្រធានបទនិយាយបានទេនេះវៃខ្ញុំលើគេនិយាយថាម៉ាក់កាច់ខ្លាំងណាម៉ាក់ពេលខំបាយម្ដងម្ដងយកបាយឆាគប់ក្បាលបាយរហូតម៉ាក់ណាប៉ា អូយអាអូនប៉ាប្រាប់ណាកូនឯងកុំទៅស្ដាប់សម្ដីអ្នកដទៃបើមកសួរប៉ាបន្ទោនេះប៉ាម្ចាស់ខ្លួននេះប៉ាជាមួយនឹងម៉ាក់ខ្លួនឯងណាមិនដើរឈ្លោះគ្នាដាច់ខាតហើយម៉ាក់ខ្លួនឯងមិនដើរថោសម្ដីធំដាក់ប៉ាទេប៉ាឈោគឺឈោឲ្យអង្គុយគឺអង្គុយគឺរៀបដូចកន្ទេលអញ្ចឹងកូនស្រាប់ខ្លួនឯងច្បាស់តើអត់តាមតាមនៅហ៎ហ៎បងសុយសុយសុយកាមកហើយយកទៅហាផង បាទបាទអូនប្រយ័ត្នមិនអញ្ចឹងឯនេះអាវេឆានោះវាហោះចំកណ្ដាលក្បាលវុយបាទអូនបាទទៅបាទបាទបាទអូនចាក់បាទបាទបាទបាទអូនបាទបាទបាទបាទបាទ ឯងយកចិត្តយកធំគេអបកាច់បើឯងមិនសួរអញក៏មានមានកាលឡើងដែរអបកាច់ទៅណាទៅអាមេនាំរឿងហើយមិនទៅទៅឆ្នាំផង